тебе про

រៀបរាប់បងអើយអើយតែស្នេហ៍នឹងក្លៃអូនមិនអូនមិនអើយប្រកែកទេរៀបរាប់បង